ខ្ញុំហត់នឿយហត់នឹងរឿងគ្រប់យ៉ាងខ្ញុំហត់នឿយហត់នឹងទុកទោមនិញខ្ញុំហត់នឿយហត់នឿយនឹងក្តីស្រឡាញ់ចង់ចាកចេញឲ្យផុតពីផែនដីនេះចង់សម្រាឲ្យខួរក្បាលជប់គិតខ្លារឿងប្តេផ្ដាំងដែលគិតថាគ្មានប្រយោជន៍ សម្អាតការចងចាំដែលផ្សាខ្លោចរឿងអសោចឲ្យរលីតាមពេលចង់បំភ្លេចអាដិតមានតែទឹកភ្នែកចង់តែស្រែកតើខ្ញុំកុំបងក្រមគ្រី ចង់ប្រកាំងប្រាប់ទៅដល់មនុស្សគ្រប់គ្នាចង់ទីមទីក្តីសុខខ្លួនឯងមកវិញខ្ញុំហត់នឿយហត់នឹងរឿងគ្រប់ យ៉ាងខ្ញុំហត់នឿយហត់នឹងទុកទោមនិញខ្ញុំហត់នឿយហត់នឿយនឹងក្តីស្រឡាញ់ចង់ចាកចេញឲ្យផុតពីផែនដីនេះខ្ញុំហត់នឿយហត់នឹងបញ្ហានឹងខ្ញុំហត់នឿយខ្ញុំហត់នឹងកិច្ចវិញបញ្ហាអើ មកលីងច្រើនខ្លាំងម្លេះខ្ញុំនេះស្រេញពេលអ្នកចូលមកស្និទ្ធក្បែរ ដិតមានតែ ទឹកភ្នែកចង់តែស្រែកតើខ្ញុំកុំបងក្រំគ្រី ចង់ប្រកាំងប្រាប់ទៅដល់មនុស្សគ្រប់គ្នាចង់ទីមទីក្តីសុខខ្លួនឯងមកវិញខ្ញុំហត់នឿយហត់នឹងរឿងគ្រប់យ៉ាងខ្ញុំហត់នឿយ ក្តីស្រឡាញ់ចង់ចាកចេញឲ្យផុតពីផែនដីនេះខ្ញុំហត់នឿយហត់បញ្ហានឹងខ្ញុំហត់នឿយខ្ញុំហត់នឹងគេចវិញបញ្ហាអើយមិនដេចមកលេងច្រើនខ្លាំងម្ល៉េះខ្ញុំនេះស្រេងពេលអ្នកចូលមកស្និទ្ធ នឹងទុកទោមិនញខ្ញុំហត់នឿយហត់នឿយនឹងក្តីស្រឡាញ់ចង់ចាចេញឲ្យផុតពីផែនដីនេះខ្ញុំហត់នឿយហត់នឹងបញ្ហានឹងខ្ញុំហត់នឿយខ្ញុំហត់នឹងគេចវិញបញ្ហាអើយមិនដេចមកលេងច្រើនខ្លាំងម្លេះខ្ញុំនេះស្រេញពេលអ្នកចូលមកស្និទ្ធក្បែរ